សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់នឿសំ ក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ ខ្ញុំខ្លោចទាំងខ្លោចឡើងចង់លើកដៃសំពះអូយ៉ានៅក្នុងផ្ទះមានអ្នកបកកាយគ្នាហើយបងធំក៏អញ្ចឹងថាម៉េចមិញគាត់បាត់ណាយើងប្រាប់ប្រមាណដងហ្នឹងថារឿងតំទីនឹងកំលែងរឿងនេះបបោះថៃដឹងហើយច្បាស់ជាខ្វះគេមិនខានទេស្អីគេមួយម៉ាត់ណាប្តីឯងឯងខ្លាចប្តីដល់ថ្នាក់នេះធំមិនធំមិនរឿងអីណាបើ បងកាន់ជើងគេជាងកាន់ជើងខ្ញុំហ៎ម្ដងនេះខ្ញុំលើកទោសឲ្យចោះតែបើមានលើកក្រោយទៀតបងអូនអ្នកទាំងពីរប្រកាសជាបានស៊ីដៃគុកអង្ខាននេះសុបាយណាស់នាំម្នាក់ម្នាក់ឯងធ្វើអីមានទឹកដល់យើងអត់ទៅតង់ឯងចាក់កាពីបងទៅអីគាត់ស្រឡាញ់ប្តីពេកណាម៉ាអញ្ចឹងបងអូនធ្វើអីក៏ខុសដែរម៉ែថាដូចអត់ដឹងទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណា ចឹងតាណាបើកូនគេដេញយើងទៅងាប់តើសិនដែរខ្លែងណាក៏បានដែរបើនៅធ្វើគេពិបាកយើងមិននៅទេនៅនាំតែគេស្ដីឲ្យផឹកងាចទេម៉ាក់ម៉ាក់កំខឹងណានៅទីនេះបើគ្មានម៉ាក់គឺមិនបានទេពួកឯងនៅបានតែគ្មានយើងស្រាប់ហើយយើងធ្វើតែនិយាយចាស់ ធ្វើជាបន្ទុកដល់កូនចៅយើងនឹងគ្មានន័យអីទេសូសំលេងរីករាយមិនក៏ឲ្យគង់ដេញយើងដដែលហ្នឹងឲ្យលឺខ្លាំងទុំមិនមកគាត់ទេម៉ាក់ម៉ាក់កាន់តែវែងឆ្ងាយហើយខ្ញុំណាចង់តែដេញម៉ាក់ម៉ាក់ម៉ាក់កុំគិតដូចកូនក្មេងមើលកូនក្មេងដែលចាំបាល់ពួកឯងតាំងពីតូចរហូតដល់ធំហើយត្រូវពួកឯងមកដៀលក្បាលយើងវិញបែបនេះមិនសុំឲ្យអ្នក បាទពួកខ្ញុំសុំទោសដែលពួកខ្ញុំចង់ហៅមនុស្សមកនៅជាមួយខ្ញុំមិនហៅក៏បានដែរម៉ានៅទីនេះមានម៉ាក់ចាំធ្វើម្ហូបចាំជួយការងារគ្រប់យ៉ាងពួកយើងសប្បាយចិត្តទៅហើយពួកយើងមិនចង់ឲ្យម៉ាក់ទៅណាទេឈ្នះមានអារម្មណ៍ស្អប់ផ្ទាំងហត់នឿយនឹងខ្ញុំសំទោសនឹងម៉ាក់ ដល់និយាយទៅមិនព្រោះស្ដាប់ក៏ដោយសារតែខ្ញុំបារម្ភពីកូនពេកម៉ាក់មកបាច់ទៅណាទៅណាម៉ាក់ទៅនៅកន្លែងផ្សេងម៉ាក់មិននឹកចៅមិននឹកកូនទេហ៎បើម៉ាក់ដាក់ចិត្តទៅចៅចៅម៉ាក់ចៅម៉ាក់ឯងក៏ជាយកជាម្ខាងចៅម៉ាក់ស្រឡាញ់ម៉ាក់ប៉ុណ្ណាម៉ាក់ក៏ដឹងដែរ យើងមិនទៅណាក៏បានតែពួកឯងហាមហៅអ្នកណាមកនៅតែនេះយើងអ្នកធ្វើមហូបយើងអ្នកមើលចៅតែម្នាក់បានហើយពួកពួកឯងជាកូនចៅយើងយើងជាអ្នកថែរក្សាដោយខ្លួនឯងបើហ៊ានទៅនាំគេមកយើងចេញព្រាមបានមកខ្ញុំសន្យាណាស់មក ហើយក៏គ្មានអ្នកណាមានសិទ្ធិមើលថែពួកយើងក្រៅពីម៉ាក់ដែរបែបវាធូរធូរតិចយើងទៅចិត្តណាស់ដែលឮថាពួកឯងចង់យកគេជំនួសយើងហ៎ ចាំបាយហើយចាំនិយាយទៅបាច់ទេនិយាយឥឡូវមកបើសិតូចគ្មានរឿងសំខាន់ទេគេក៏មិនយកមកនិយាយនៅក្នុងម៉ោងបាយដែរមែនទេសិតូចចារឿងនេះសំខាន់មែនសម្រាប់ខ្ញុំខ្ញុំគិតថាវាដល់ពេលដែលខ្ញុំត្រូវរើចេញពីផ្ទះទៅនៅខាងក្រៅថាម៉េចអញនិយាយអីនឹងសិតូច ឯងចង់ទៅនៅខាងក្រៅយ៉ាងម៉េចបើមានផ្ទះមានសបាយខ្លួនឯងហើយនឹងគិតអីតែរឿងគ្មានបានការចង់ទៅនៅខាងក្រៅហ្នឹងឯងទៅនៅផ្ទះជួលមែនចាស់មែនណាខ្ញុំទៅនៅផ្ទះជួលព្រោះថាខ្ញុំមិនចង់រំខានបងនិងបងថ្លៃច្រើនពេកទេណាមួយទៅនៅខាងក្រៅហ្នឹង ឯងចង់ទៅនៅក្រៅនឹងវាបានស្អីនៅទីនេះមិនបងលុយផ្ទះលុយទឹកលុយភ្លើងឯងនឹងមិនសល់លុយផងចុះទ្រាំទៅនៅខាងក្រៅបងគ្រប់យ៉ាងបែបនេះទៀតបើឯងគិតថាឯងរំខានយើងគឺឯងរំខានច្រើនដងហើយរួមទាំងពេលនេះដែរម៉េចសបោលុយខ្លាំងណាស់ទៅហីទៅចង់យកលុយចំណាយអត់ប្រយោជន៍ តែខ្ញុំចង់នៅម្នាក់ឯងដែលគ្មានអ្នកណាគ្រប់គ្រងទេឯងនេះវាធំហើយទៅប្រល់សម្ដីយើងនឹងបងឯងនិយាយនេះឯងថាពួកយើងគ្រប់គ្រងឯងអត់ខ្មាស់គេទេហ៎ដែលខ្លួនស្រីទៅនៅក្រៅម្នាក់ឯងនេះមានអីទៅខ្មាស់គេម៉ាក់គ្រាន់តែជាមនុស្សស្រីដែលរស់នៅខាងក្រៅនោះណាមួយខ្ញុំចង់ដោះស្រាយបញ្ហាដោយខ្លួនឯងដោយគ្មានម៉ាក់បងស្រីនេះចាំជំរុញទៀតទេ នៅក្រៅម្នាក់ឯងវាមិនស្រួលទេណាសេតូចឯងដឹងអត់ពេលដែលយើងឡាំម្នាក់ម្នាក់ឯងដំបូងពិបាកប៉ុណ្ណាកុំបានប្រាក់ខែតិចតួចយកមកចាយខ្ជះខ្ជាយនៅជាមួយយើងគ្មានអស់អី100ទេហើយបើយកលុយនឹងទៅសំវាមិនល្អជាងអីអរេណាបងធំយ៉ាងណាខ្ញុំនៅតែចង់រស់នៅខាងក្រៅ ប្រើជីវិតខ្លួនមួយដែលខ្លួនឯងសង្ឃឹមថាបងនឹងម៉ាក់យល់ពីខ្ញុំផងយើងយល់ពីឯងចុះឯងមានយល់ពីយើងទេពីវត្តទៅខាងក្រៅគេថាឯងនឹងរត់តាមប្រុសហើយមិនខូចមុខមាត់គ្រួសារយើងទេគិតដល់បានក្រែងណាសៃតូចខ្ញុំគ្មានណាគេម៉ាក់ខ្ញុំចង់តែនៅខាងក្រៅដល់ខ្លួនឯងហើយគ្មានអ្នកណាណែនាំឬក៏បង្ខំខ្ញុំទេ ម៉ាក់កុំបារម្ភអីណាធ្វើស្អីក៏ធ្វើទៅកុំឲ្យគេថាយើងណាចេះតែធួធាគេខ្លាំងពេកក្តីសុខដោតិចតួចបើខ្ញុំលូនដើរខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ ធ្វើមកពីណាបើទៅមកពីសាលាសួរដល់ដឹងសាលាសាលាណាគេរៀនដល់យប់ជ្រៅអញ្ចឹងណែហើយមកដៃនេះត្រូវនឹងអីបានជាជាប់បែបនេះខ្ញុំប្រាប់ថាឯងទៅវាយគ្នាទៀតណានេះឯងមិនឈប់ធ្វើខ្លួនឲ្យបានការអញ្ចឹងជើងខ្ញុំឯងបងខ្ញុំចេះដឹងទូមុខបងខ្ញុំបែបម៉េចអត់មានពាក់ព័ន្ធជាមួយបងឯង ដែលខ្ញុំប្រាប់ឯងនេះក្នុងឋានៈខ្ញុំជាបងថ្លៃហើយក៏ជាអ្នកចាស់ទុំបដៅក្មេងប៉ុណ្ណឹងឯងនេះឯងនៅប្រើសម្ដីឆ្លើយដាក់ខ្ញុំទៀតឯងខ្ញុំជាបងថ្លៃកុំចេះលុកងាត់មើលខ្លួនឯងឲ្យល្អសិនទៅមុននឹងចេះធ្វើត្រាបណ្ដាអ្នកដទៃឲ្យលឿនចាញ់គិតតែខ្លួនឯងអស់ចាមែនទេបើយ៉ាងម៉េចថតបានតែខ្ញុំនិយាយការពិតស្វារងថ្ងៃខ្ញុំអត់ដឹងទេធ្វើខ្លួនឯងមិនមាត់តែក្នុងចិត្តសោកខ្ញុំប៉ុណ្ណា ជិះបងថ្លៃសោះមានសិតអីមកត្រួតក្បាលខ្ញុំទេហើយឯងបង្វែកកូនយើងទៅស្វ័នមិនហើយកូនមិនយ៉ាងកូនមិនចាំឯងធ្វើដល់ថ្នាក់នេះដល់បងខ្ញុំនេះមកវិញបងខ្ញុំដល់ថ្នាក់ផងអីបងឃើញប៉ុណ្្នឹងហើយនៅជឿទៀតហ៎ ឯងប្រហែលជាស្រឡាញ់ប្តីឯងដល់ថ្នាក់ព្រលភ្នែកហើយទោះគេវាយប្អូនឯងក៏នៅតែគិតថាគេល្អឯងរបៀបមួយប្អូនឯងណាសេធំខ្ញុំមិននឹកស្មានថាបងហ៊ានលើកដៃវាយប្អូនខ្ញុំបែបនេះទេហេតុអីទៅបងសវណ្ណបានជាបងហ៊ានធ្វើដល់ថ្នាក់នេះអូនគិតថាបងជាអ្នកធ្វើហ៎ ឬក៏មិនមែនបងគិតថាបងជាវិជ្ជារហូតដល់ថ្នាក់បាយខ្លួនឯងចឹងហ៎ដងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care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 នឹងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាគស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hirosca Post Acne ដងតែធំយ៉ាងណាថ្លៃប៉ុន បងខ្ញុំមិនឈ្គល់រហូតដល់ថ្នាក់វាយខ្លួនឯងអញ្ចឹងហ៎ហើយឲ្យបងខ្ញុំញ៉ាំបងអញ្ចឹងអីមកអគុំយើងគិតអីថាវាគង់តែមានថ្ងៃនេះគ្មានណាត្រូវមកសบายអត់ដល់ចាំបងអូនខ្លៃទេហើយយើងក៏មិនស្មានតែឯងធ្វើអញ្ចឹងទៅរួចដែរ បងធ្វើនេះហួសហេតុខ្លាំងណាស់ទៅកាប់ចូលទេចង់ឈរយូរឈឺមុខណាយើងនឹងនាំកូនយើងទៅនៅក្រៅបើប្តីឯងនៅតែធ្វើបែបនេះទៀតឈឺខ្លាំងឯកូន អូយកូនហើយហើយតើកូនជិះខ្លាំងអត់កូនណាកូន ប្តីឯងធ្វើបែបនេះដាក់ប្អូនហើយទៅខ្វល់ខ្វាយពីវាទៀតឯងឯងតែស្រឡាញ់បងប្អូនហើយម៉ាខ្ញុំកំពុងបាក់ចិត្តណាកុំនិយាយមកឲ្យខ្ញុំកាន់តែមានសម្ពាធទៀតមើលយើងនិយាយឯងឲ្យមានសម្ពាធចឹងហើយបើប្តីឯងវិញណានិយាយឯងក៏ឯងថាគេល្អគេសំខាន់ គេមកមុនយើងជាម៉ាក់ឯងរហូតបានហើយម៉ាក់ព្រោះយប់មិញខ្ញុំថាមកពីអពៅដែរហ្នឹង ខ្ញុំដឹងចរិតប្តីខ្ញុំច្បាស់ណាស់ម៉ាក់គាត់មិនចេះប្រើដៃប្រើជើងគាត់ជាមនុស្សដែលទុកបារម្ភបានល្អមករហូតហើយឃើញហ៎មួយម៉ាត់ណាក៏វាល្អមកពីអពៅវាគ្មានបានការមែនហ៎ទើបបែឯងគិតថាវាបករឿងធ្វើឲ្យពួកឯងក្តៅក្រហាយទាំងដែលយកមិញនេះឯងក៏ឃើញថាណាត់ត្រូវណាខុសហើយឲ្យយើងពឹងអីទៀតបើឯងជាកូនយើងទុកគេសំខាន់ជាងយើងហើយនឹងបងអូនឯងទៅហើយនឹងបានហើយម៉ាក់ម៉ាក់ក៏ឃើញថាយកមិញខ្ញុំក៏ហួសហេតុដាក់បងសវណ្ណដែរ ដោយសារតែកាន់ជើងបងអូនហ្នឹងឯងប៉ុណ្្នឹងឯងម៉ាក់នៅមិនយល់ទៀតឯងធ្វើអញ្ចឹងសមហើយតាព្រោះវាវាយបងអូនឯងខ្ញុំកំពុងតែសុកស្មៃខ្មាក់ខ្ញុំចង់រួមនៅស្គាល់ភីកុំមកបន្ថែមរឿងខ្ញុំឈឺក្បាលទៀតមើលមិនដេចឲ្យខ្ញុំខ្លោចទាំងខ្លោចឡើងចង់លើកដៃសំពះម៉ាក់បងធំ ថ្ងៃនេះខ្ញុំហើទៅនៅបន្ទប់ជួលហើយណានេះហើពេលណាមិនហើមិនកំហើពេលនេះម្នាក់ម្នាក់នាំទៅរឿងសុំស្វាញអស់ពីរឿងមួយចូលរឿងមួយស្រីទៅវាហើចេញណាព្រោះតែមិនចង់នៅពឹងដង្ហើមឯងនឹងប្តីឯងនឹងដែរធុញណាចង់ហើទៅណាក៏ទៅទៅបើនិយាយមិនដឹងគ្នាអញ្ចឹង រឿងអពៅយប់មិញហ្នឹងមិនតាន់ផុតផងឯងគិតធ្វើស្អីទៀតឯងស្អីតូចឯងចង់យើងដាច់សរសៃឈាមងាប់ដោយសារឯងមែនទេម៉ាក់ខ្ញុំប្រាប់ឯតាថាខ្ញុំត្រូវតែនៅបន្ទប់ជួលមិនម៉ាក់នៅតែនិយាយអញ្ចឹងខ្ញុំទៀតណាមួយខ្ញុំចេញពីទីនេះក៏ល្អដែរផ្ទះនឹងបានស្ងប់ស្ងាត់ព្រោះនៅបានស្រួលផងហើយតែណាក៏ទៅទៅតែពេលទៅដល់ទេប្រាប់យើងផងគ្រឿងបន្ទប់ក៏អញ្ចឹងដែរមើលគ្រប់ជ្រុងជ្រោយ មិនចេះតែឃើញស្អាតចូលនៅទេបាយទឹកក៏ត្រូវហូបឲ្យទៀងពួកឯងនៅម្នាក់ឯងឬនៅមើលថែខ្លួនឲ្យល្អបើថ្ងៃណានៅមិនកាត់មកវិញមកចាំម៉ាក់អញ្ចឹងខ្ញុំលាម៉ាក់ទៅសិនណាណាថ្លៃប៉ុណ្ណាមិនស្មើ ហើយថ្ងៃហ្នឹងខ្យល់ចូលរៀនគេទៀតទៅជិះយើងគេជិះទៀតណាអាទិត្យហ្នឹងយើងចូលគេមក3ថ្ងៃ3ថ្ងៃទៀតយើងគេចមួយឯងរហូតបើមិនយើងនៅគេចទៀតមកយើងដឹងអាកោយើងចោលមិនខានទេខ្លាចស្អីម៉ែនៅផ្ទះយើងមានតែម៉ាក់មានតែបងបកើតបងថ្លៃនិយាយឲ្យយើងយើងមិនស្ដាប់ហ៎ឯងមានតែម៉ាក់មួយសោះកុំខ្លាចពេកគេចាត់ចែងណាចេះនិយាយថាឯងហ្នឹង សកិច្ចពេកក្រែងចិត្តបងថ្លៃបងប្អូនតែខ្លះផងវិញចាំមកថយកិច្ចខ្លះទៅយ៉ាងណាក៏ទៅឡងទីមីអូហូយគ្មានថ្ងៃទេអអូនព្រោះអីយើងមានបងយើងជាក្នុងថ្ងៃស្រាប់ហើយបងមកទៅរឿងមិនសើបការតែខ្ញុំមកជួយរៀនតាមផ្លាញ់លុយបងមែនណែ bỏ bán ở sơ cai đi bỏ cái căn lồng đi hai khơi e trâu điện ai cho tần an tần an thế con con nó mau trên được đây cho liền tập kịch hiện trần bay bị thôn thọp kịch anh mới là lần mạng mới là lần bong tay anh đi tại viên con có tay mẹ con bay mình không biến cái tay bị cái giả em miệng, bố anh cầm chết đơn hưởng nhung đừng khổ xa nhóm ấy bố chỉ nhẹ khéo cầm lúc này mấy Đường giống me toàn hiến tiết rồi Bằng ngay khói và bóng chết đang hưởng khó tiết á Nhưng mà mình thuê đập bắn này Đẹp hai từ bóng fly cả nhưng mà không có đây មចូលសម្រាប់ហើយលេបឆ្នាំចូលទេលេបទៅជំងឺអីក៏វាមិនជាដែរបើផ្លូវចិត្តយើងវាកំពុងដុនដាបហើយហើយប្តីឯងមកវិញនៅមកឲ្យម៉ាក់គាត់នៅក្នុងបន្ទប់ឃើញទេប្តីឯងមកវិញក៏មិនមករយើងផងសង្ស័យស្អប់មុខម៉ែក្មេកខ្លាំងណា ម៉ាក់កុំគិតគាត់ជាមនុស្សអញ្ចឹងមើលហឺដែលហោះហាយឲ្យវាហោះទៅម៉ាក់យកមកគិតច្រើនហត់តែធ្វើឲ្យមើលមុខខ្ញុំចំហ្នឹងហើយម៉ាក់មានការអីមួយខ្ញុំដែរមែនមានយើងដេកគិតមកយប់ហើយថាយើងនៅជាមួយកូនភាសាមិនងាយស្រួលទេឈ្លោះគ្នាប្រកែកគ្នារហូតវវកូនភាសាមើលងាយផងកំដឹងចាំម៉ាក់មកគិតមិនខ្មិច បានមកនិយាយអញ្ចឹងយើងគិតថាគួសុំលុយឯងខ្លះយកទៅទិញដីទុកធ្វើផ្ទះនៅតាមខេត្តចង់នៅជាមួយឯងទៀតទេម៉ាក់ម៉ាក់កុំចេះតែហននឹងនិយាយណាម៉ាក់នៅដូចរាល់ថ្ងៃនឹងវាល្អអីតាម៉ាក់ចង់តែនៅតាមខេត្តទៅអីម៉ាក់ចាស់ហើយណាមិនក្មេងទេណាមកពីចាស់ហ្នឹងហើយ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 Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ដងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើ រាល់ថ្ងៃនឹងវាល្អអីតាម៉ាក់ចង់តែនៅតាមខេត្តទៅអីម៉ាក់ចាស់ហើយណាមិនក្មេងទេណាមកពីចាស់ហ្នឹងហើយបានជាយើងចង់ឲ្យកូនសាធួតក្បាលបានតែនៅខាងក្រៅវាធូរចិត្តធូរអារម្មណ៍បាត់ខ្លះបើទៅទិញដីអីទេម៉ាក់នៅទីនេះជាមួយគ្នាឯងផ្ទះក៏ធំល្មមនៅបានហើយខ្ញុំក៏ត្រូវសំលុយដែរណាម៉ាក់ មិនតន់មានលុយទាំងដុំទាំងដុំតាមម៉ាក់ចង់បានទេហើយប្តីទៅដឹងបានមិនឲ្យលុយយើងព្រោះថ្ងៃនេះស្អីក៏ប្តីចាត់ចែងដែរអញ្ចឹងហើយឲ្យយើងសុំស្អីបានព្រោះពឹងលើគេវាពិបាកចិត្តអាងអីនិយាយពាក្យនឹងរហូតខ្ញុំហត់នឿយណាស់ម៉ាក់និយាយដូចខ្ញុំនឹងប្តីខ្ញុំហ្នឹងឲ្យលុយចាយប្រើប្រាស់មិនគ្រប់គ្រាន់អញ្ចឹងឲ្យចាយគ្រប់គ្រាន់មែនតែឲ្យដល់មិនពេញចិត្ត បានតែយើងមិនដឹងហ៎ឯងស្លឹកស្លក់បែបខ្លាចចិត្តប្តីពេលដែលឲ្យលុយយើងហ៎ប្រហែលជាលើលោកនេះគ្មានម៉ែណាដូចយើងទេចាំគេឲ្យធំមានការងារល្អធ្វើហើយតែចង់ក្រោយគេមើងងាយមើលថោកបែបនេះហេយខ្លាចហើយអាហួពឹងកូននេះទោះតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើ ទេរួមសុងទុកគួរតែជាទីដកគង់ក្តីហេតុនោះអ្វីក៏ផ្ទាំងខ្លាយជាជំរកដល់សោកសៅខ្ញុំចង់រួមនៅស្គាល់ភាពកង់ក្តីមិនដេចឲ្យខ្ញុំខ្លាច ញឈប់ទៅខ្ញុំចង់ស្គាល់សុភ័ក្រមុនបងគេនៅអូនមានរឿងចង់និយាយអូនមានរឿងចាំនិយាយមកខ្ញុំចង់ឲ្យបងកុំឲ្យរោរឿងបងប្អូនទៀតជាពិសេសអាពៅ ខ្ញុំមិនចង់លើបងជាមួយនឹងម៉ាក់ឆ្លោះគ្នាទៀតទេខ្ញុំក៏ពិបាកដែរម្ខាងម៉ាក់ម្ខាងទៀតប្តីការដែលបងនិយាយព្រោះបងបារម្ភនឹងឆ្លៃឪពុកដូចប្អូន កាបងអញ្ចឹងអូនគិតថាបងមិនយល់អារម្មណ៍អូនទេអូនដឹងថាបងឆ្លាញ់គ្រួសារមួយនេះតែ ពួកយើងមិនគួររឹតបន្តឹងវាពេកទេយើងកាន់តែរឹតកាន់តែឆាប់ដាច់រឿងអពើអូនកំពុងតែរមជោបាយកែប្រែវាដែររឿងអពើមិនមែនមានតែអូនម្នាក់អាចកែប្រែនឹងរត់ដំគេឲ្យតែលំវិញបានទេគឺគ្រួសារទាំងមូលទើបអាចយត់យងគេត្រឡប់មកវិញបាន។ អូនសំតឹងណាដែលយប់ថ្ងៃមុននិយាយសំដីខ្លាំងខ្លាំងដាក់បង ធ្វើឲ្យបងអន់ចិត្តតែមកពីអូនពិបាកចិត្តខ្លាំងពេកមិនចាំបាច់សុំទោសបងទេរឿងប្តីប្រពន្ធលើខ្វះលើលួនតិចតួចបងមិនដាច់សុំយកទុកនៅក្នុងចិត្តទេ សំខាន់ឲ្យតែគ្រួសារយើងរីកចម្រើននឹងចោះសំរងគ្នាបងសុបាយចិត្តហើយគួរតែជាទីដោកងក្តីហេតុអ្វីក៏ផ្ទាំង ខ្លាយជាជំរកដល់សោកសៅមកយាយសតូច ជក់មិញគេងលក់ស្រួលអត់មានអីបងគេងលក់ស្រួលតាតែគ្រាន់អត់សូវត្រឡប់ តែខ្ញុំថាបន្តិចទៀតទៅលេងអីហ៎យ៉ាប៉ះមានតែនៅខ្លួនឯងហីបែរចង់មកនៅខាងក្រៅវិញមនុស្សយើងហ៎បងតើរៀនស្គាល់ពីសង្គមខាងក្រៅខ្លះទេពដឹងថាជីវិតដែលរស់នៅម្នាក់ឯងនិងនៅជាមួយគ្រួសារដែលមានម៉ាក់ធ្វើម្ហូបឲ្យញ៉ាំស្រាប់ស្រាប់នឹងការដែលរស់នៅម្នាក់ឯងត្រូវធ្វើម្ហូបញ៉ាំខ្លួនឯង ហើយត្រូវមើលថែខ្លួនឯងទៀតនោះវាពិបាកប៉ុណ្ណាដឹងតែពិបាកខ្លាំងទៅបានហើយនេះគុំតែខ្ញុំនៅតាមខេត្តហើយត្រូវឡើងមកភ្នំពេញដើម្បីបំពេញកិច្ចការខ្លះខ្លះកុំអីខ្ញុំមកចាក់ចេញពីគ្រួសាររបស់ខ្ញុំទេនៅជាមួយពុកម៉ែបងប្អូនជុំគ្នាកក់ក្ដៅសឹងអីហ្នឹងខ្ញុំថាសេចតូចគួរតែគិតម្ដងទៀតហើយនៅម្នាក់ឯងវាអត់ស្រួលទេពេលយើងឈឺស្កាត់អីក៏អត់មានអ្នកគេមើលថែដែរ នេះខ្ញុំមកបានតែប្រហែលថ្ងៃបើឯងចង់ដេញខ្ញុំទៅវិញណាតែខ្ញុំថា នៅហ្នឹងឯងល្អជាងព្រោះមានអ្នកចិត្តខាង ចិត្តល្អខ្ញុំកាន់តែសប្បាយចិត្តអត់អីចឹងបើសិទុយគិតចឹងតោះចឹងយើងប្រញាប់ធ្វើការឃើញលោកខកមកចាបងលុយប៉ានីចៃបានមួយអាទិត្យដែរតា អាបើឯងមកធ្វើស្អីមកបន្ទប់យើងគ្មានទេខ្ញុំចិត្តថាខ្ញុំដាក់កាន់មុខហ្នឹងហើយយើងមិនជឿឯងមកលួចលុយយើងទៀតទេមែនទេយកដៃចេញមកព្រាមលាក់ឯងក្រោយខ្នងគ្មានទេខ្ញុំចិត្តតែនិយាយខ្ញុំមានលាក់ស្អីទេមកចានេះឯងមកលួចលុយយើងមែនឯងចចោលឬមិន បានចេះទៅលួចអញ្ចឹងនេះរួយចេះនឹងឯងមិនជឿអាពើយើងបដៅឯងឲ្យធ្វើមនុស្សល្អត្រឹមត្រូវតើឯងនេះជាប់សម្ដានរួចពីណាមកនេះតែខ្ញុំខ្លាចទៅជាបែបនេះក៏ដោយសារតែគេមិនដោយសារបងធំទេហ៎ឲ្យលុយខ្ញុំចាស់គ្រប់អញ្ចឹងទៅខ្ញុំលុយយកហ្មងទៅ យើងឲ្យឯងចាយមិនគ្រាន់ត្រង់ណាឯងទៀមទាស្អីយើងឲ្យម៉ូតូទូរស័ព្ទ laptop តែឯងវាប្រដាប់មិនឡើងខ្លួនឯងថុយម្នាក់ម្នាក់រត់ទៅរឿងខ្ញុំលុយប៉ុណ្ណឹងអត់ធ្វើបងឯងក្រោយវាមិនក្រទេតែឯងទៅវាធ្លាប់ដៃថ្ងៃនេះឯងលួចអ្នកក្នុងគ្រួសារចុះមួយថ្ងៃក្រោយឯងចិត្តធំហ៊ានទៅលួចអ្នកដតីនោះហ៊ានចេញឆក់គេមិនគប់ទៅហើយទេហ៎ ឯងនេះជាកូនឆ្ងាញ់ផ្ទះទៅផ្ទះមកវាយងក៏បានដែរកុំឲ្យមានអាគារបំផ្លាញលុយទាំងអស់គ្នាទេព្រោះអីរងថ្ងៃខ្ញុំជាបន្ទុកខ្លាំងណាស្ងាត់មកតាបើកុំមកតមកជាមួយម៉ាក់ឯងគួរចេះតែទទួលស្គាល់កំហុសខ្លួនឯងខ្លះផងមកពីចរិតឯងចឹងណាបាត់សៃតុកវារើចេញលួចលុយសៃតុកក៏មិនចេះតិចសំឡងហើយដែលវាមិនចេះមក ទឹកឯងនេះកាន់បាត់ដៃថែមទៀតម៉ាកុំធ្វើខ្ញុំដូចចោល500មកពីបងប្អូនណាទៅខ្ញុំយកហើយក៏មិនបាច់ភ័យទេខ្ញុំចេញពីផ្ទះហ្នឹងព្រោះអីក្នុងផ្ទះហ្នឹងមានភាពដៅដហើយអីយើងត្រូវតដាហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីសុខភាពល្អ ស្វាហាប់នៅចៃណោះអាប៉ៅអាប៉ៅឯងទៅណាមានកបោផ្អាដូចចង់រត់ចោលផ្ទះមែនហើយខ្ញុំមកចោលផ្ទះខ្ញុំមិននៅគេដៀខ្ញុំទេជិះខ្ញុំរាល់ថ្ងៃទេម៉ែឯងនៅជាមួយកូនស្រឡាញ់គាត់មិនថាម៉ែឯងវិញទេអត់ទេយើងមកឯងទៅណាទាំងអស់ឯងនឹងមិនចោះឯងចង់រត់ចោលផ្ទះមិនខ្មិចហើយទូចគេមានតែខែផងគេមិនទៅណាចុះឯងទៅណាខ្ញុំខ្វល់ទេខ្ញុំទៅនៅជាមួយមិត្តភក្តិខ្ញុំហើយចាំអត់លុយចាំគិតទៀតអាប៉ៅ និយាយថាឯងបាច់ទៅទេនិយាយមួយម៉ែរួចសិនណាអាប៉ៅទូតែគុំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំ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 នឹងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាគស្មានជីវិតរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ទុំតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ កំដៅអាកូនចក្រៃឯងហ៊ានឆ្លាតនេះដួលអាប៉ៅកំដៅឆាប់មកវិញមកអាចក្រៃបើឆាប់មកវិញភ្លាមអាចក្រៃឆាប់មកវិញមកអាប៉ៅមកវិញមកក្តីសុខដូរតិចតួចបើខ្ញុំនៅតែខំច្បាប់អត់ព្រោះតែខ្ញុំនៅបងក៏ដឹងថាបើវាឈាមក្តៅប៉ុណ្ណាមិនក៏បងនេះស្ដីឲ្យវាទៀត រឿងដែលវាយកលុយហ្នឹងណាទោះយ៉ាងណាវាប្អូនក៏នៅតែជាប្អូនដែរខ្ញុំមិនអាចកាត់ការវាចោលដោយសារតែរឿងលុយប៉ុណ្ណឹងទេបងបាននិយាយជាមួយអពៅស្រូបួលទេបងអត់បានច្រឡាប់តាប់តោងជាមួយវាទេបងគ្រាន់តែសួរវាថាហេតុអីក៏ចាយលុយខ្ជះខ្ជាបែបនេះអូនគិតចង់ឲ្យវាចាយលុយមិនគិតមុខក្រោយហើយថែមទាំងលួចលុយទៀតឯងបែបនេះដែលអូនគិតថាត្រូវគឺឯងហ្នឹងឯង ជាអ្នកដេញកូនពៅយើងចេញពីផ្ទះមានណាទៀតទេដែលស្អប់មុខវាខ្លាំងស្មារឯងនោះគ្មានណាគេដេញវាចេញម៉ាក់វាទៅខ្លួនឯងឯងក៏ម្នាក់ដែរកាន់ជើងប្តីលើកប្តីដល់ប្តីឯងឡើងចានមើងងាយប្រមាថទឹកបងប្អូនថ្លៃទាំងយើងជាម៉ែក្មេកប៉ណ្ណឹងឯងនៅកាន់ជើងទៀតហ៎ បានទេម៉ាក់នេះឯងត្រឡងសលេងដាក់យើងផងហ៎ឯងហ៊ានស្រែកដាក់យើងដែរជាម៉ែឯងផងហីខ្ញុំមិនចង់ស្រែកខ្ញុំមិនចង់និយាយអីទេតែម៉ាក់ក៏ដូចជាហោះហែកពេកពេលនេះទោះបីខ្ញុំនិយាយអីក៏នៅតែខុសដែរបើកាន់ជើងប្តីម៉ាក់ថាខ្ញុំនឹងយកប្តីជាធំបើកាន់ជើងម៉ាក់ប្តីក៏ថាឲ្យខ្ញុំយកម៉ាក់ដាក់មកគេចោលខ្ញុំធ្វើយ៉ាងម៉េចទៅគ្រប់គ្នាយកពីខ្ញុំ តែឯងនេះកាត់ជើងប្តីឯងមែនបើមិនចឹងមែនបងប្អូនគេរើចេញអស់ហើយទាំងស្រីតូចហាឡាបើទៀតឯងនឹងមិនដឹងខ្លួនទៀតអីបាទឯម៉ាក់កុំជ្រុះគ្នាអីចាំខ្ញុំតាបើត្រឡប់មកវិញអ្នកទាំងពីរទូបរំសិនទៅជឿខ្ញុំមកតាមកូនយើងទេ បើតាមមកហើយឯងនៅរករឿងដដែលឲ្យវាទៅតាមកម្មវាទូឲ្យបងទីណាហាបើអត់ឡំមកវិញបាច់ទេឲ្យវាទៅនៅមួយរយៈសិនណាតើបបាក់វាត្រឡប់មកវិញពេលនេះក្នុងផ្ទះច្បងច្បល់អស់នឹងថាត្រូវកែខៃបែបណាបើបងតាអពើត្រឡប់មកវិញណា ម៉ាក់គាត់នឹងបានធូរចិត្តហើយគាត់នឹងមិនគិតច្រើនទៀតទេកុំខ្វល់រឿងឪពុកអីមិនមិនចាំយើងគិតទៀតទៅអូនគ្រាន់តែចង់ដឹងថាគេនៅណាមកនៅ ទីនេះជាប់ផ្ទះសម័យឯងមានមកនៅទេហ៎បានជាមកចង់នៅទីនេះទៅវិញបើនៅកើតគេមិនមែនមកនៅមុខផ្ទះយើងអញ្ចឹងទេម៉ាក់ម៉ាក់និយាយចម្លែកចម្លែកនេះឯងឈួតឬមិនបានចំនួនគេមកផ្ទះហ៎ ចុះបើវាជាចៅនោះមិនមានរឿងក្តីជាប់ពាក់ព័ន្ធនឹងយើងទៅហើយទេហ៎ម៉ែកុំជឿគិតទេណាកូនគេត្រឹមត្រូវសឹងអីគ្មានពាក់ព័ន្ធនឹងក្តីអីទេហើយណាមួយវាជាមិត្តភក្តិមួយខ្ញុំរៀនមួយគ្នាខ្ញុំស្គាល់វាច្បាស់ថាវាជាមនុស្សបែបបិចម៉ែមិនបារម្ភទេមិនឲ្យយើងបារម្ភយ៉ាងម៉េចនេះឯងកាន់តែប្រេះផ្ដាស់ហើយណាដែលនាំអ្នកក្រៅចូលមកផ្ទះតាមអ្នកនៅវិកាសអីហ៎ទៅចេញពីផ្ទះមនុស្សទីនេះឬក៏ឯងនាំវារត់ហ៎ម៉ែកុំជឿគិតទេណាមើលខ្ញុំមិនបាននាំវារត់ទេ វាឈុតគ្នាមួយម៉ាក់វាដល់វាមិននៅនឹងមួយរយៈម៉ាក់វាស្ដីឲ្យវាហើយវាចង់លោសាក់ចិត្តម៉ាក់វាចង់ដឹងម៉ាក់វាតាមអត់ហ៎រត់ចេញពីផ្ទះព្រោះសាក់ចិត្តម៉ាក់និយាយលឺម៉េះយ៉ាប់លឺវាអន់ចិត្តហ្មងនេះឯងខ្លាចវាអន់ចិត្តឯងមិនខ្លាចម៉ែឯងអន់ចិត្តខ្លះទេហ៎ មិនហើយម៉ាយឲ្យយើងនៅជាមួយអត់ចាំបន្តិចយើងកំពុងតែសម្រួលតើទោះយ៉ាងណាក៏ត្រូវតាមយើងដែរចេះចោះដោយសារតែឯងជាមិត្តកូនយើងយើងឲ្យឯងនៅក៏បានអរគុណនោះមីងកុំតន់អាសบายចិត្តពេកមកនៅទីនេះមិនមែននៅស្រួលស្រួលទេឯងត្រូវជួយធ្វើការផ្ទះផងព្រោះយើងអញ្ចឹមកូនយើងតែម្នាក់មិនចង់រស់ផងចង់ម្នាក់អត់រស់ទេតែមានលុយចំការ អីទេមីងខ្ញុំអាចធ្វើបានគ្រប់យ៉ាងចឹងខ្ញុំនាំវាទៅបន្ទប់ឯណាម៉ាក់ទៅចុះតែប្រាប់ឲ្យហើយមកនៅទីនេះហាមមានដៃមានជើងហាមមួយទឹកច្រើនព្រោះអស់ថ្លៃទឹកហាមប្រើភ្លើងច្រើនហាមហូបបាយច្រើនហាមមកផ្ទះពេលយប់ព្រោះថាគ្មានបាក់ទ្វារឲ្យនោះឯងហាមដេកដល់ថ្ងៃត្រង់ហាមដល់តែហាមអត់ម៉ាក់កុំមកចេះ យើងប្រាប់មិត្តឯងបានប្រាប់ឯងនោះឯងបើហាមម្លឹងម្លឹងមិនដេញចេញហ្មងទេម៉ាក់បើឲ្យវានៅដាក់សពាលលើវាអញ្ចឹងដែរហ្នឹងបើហើយជីវិតគិតថាឯងនេះមានលុយហើយបានជានាំគេមកនៅអាកូនចង្រៃនេះមានតែរឿងចាក់ ម៉ាក់មានការអីមែនទេបន្តែមកគឺទេតែគេឯងហ្នឹងហើយយ៉ាងម៉េចទៀតឯងម៉ាក់នេះខ្ញុំមិននៅក្រៅមួយរយៈណាអត់ដឹងរឿងអីក្នុងផ្ទះទេតាំងពីឯងចេញទៅក្នុងផ្ទះមានរឿងរហូតឥឡូវប្អូនឯងចេញពីផ្ទះបាត់ទៀតហើយថាម៉េចម៉ាក់អប៉ៃចេញពីផ្ទះហ៎នេះមានរឿងអីម៉ាក់បានអប៉ៃចេញពីផ្ទះចឹងគឺមកពីបងថ្លៃឯង កុំថាតាពៅសូម្បីតែយើងជាម៉ែក៏បងថ្លៃឯងវាមិនទុកបងឯងដែរម៉ាក់ខ្ញុំជាតាបងថ្លៃក៏ប្រកាសជាមានហេតុផលហើយបានស្ដីឲ្យអញ្ចឹងណាមួយអាពៅវាក្បាលខូចផងម៉ែឯងធ្វើមើលមិនដឹងអញ្ចឹងឯងកាន់ជើងបងថ្លៃឯងម្នាក់ទៀតហើយហ៎ដែលយើងទេទៅនិយាយប្រាប់ឯងនេះគឺបានធូរចិត្តមិនមកឲ្យពិបាកទឹកចិត្តយើងដោយវិធមទេនិយាយទៅក៏ពុតតែខ្ញុំដឹងគេរកបងថ្លៃណាម៉ាក់គាត់ មិនជាមនុស្សដែលនិយាយស្ដីដែលគ្មានហេតុផលទេបានហើយបាច់គេบอกថាណាល្អណាខុសអីហេស្អែកនេះយើងទៅឯងហេចង់ដឹងថាបន្ទប់ថ្មីឯងវាយ៉ាងម៉េចចាប់បើហ៎តែណែណាម៉ាក់បាច់មិនសួរនាំយើងបានហើយ មានរឿងរហូតមកអត់ពីរឿងមួយទៅមួយនេះដល់ថ្នាក់ហើយចេញមកក្រៅហ្នឹងណារឿងនៅតែរាដាលមកទៀតមិនដេចឲ្យខ្ញុំខ្លោចទាំងខ្លោចឡើងយល់សោះនេះលើកដៃសំពះអងវូនឹងផ្ទះថ្ងៃនេះខ្ញុំសណាងណាបានសេចតូចហើយញ៉ាំអីជុំគ្នាព្រោះដងខ្ញុំទៅញ៉ាំអីតែនៅខាងក្រៅព្រោះនៅផ្ទះម្នាក់ឯងខ្ជិលហ៎ហូបបាយម្នាក់ឯងអត់សុកណា ការនៅផ្ទះហ่ะជុំគ្រួសារហូបបាយជុំគ្នាអញ្ចឹងបាទខ្ញុំចង់ឲ្យសិតូច ទៅនៅផ្ទះវិញទៅជួបជុំបងប្អូនតក់ក្ដៅសំដីហ្នឹងកក់ក្ដៅក៏កក់ក្ដៅទេតែងក៏ទេតែងខ្ញុំថានៅបែបនេះឲ្យល្អជាងតើបងញ៉ាំបាយវិញទេ ពេកពួកឯងកំពុងមើលងាយយើងហើយបើគ្មានណាស៊ីមហូបនឹងទេយើងចាក់ចោលក៏បានដែរនៅតែទៀតឆាប់គ្រប់មកប្រយ័ត្នយើងរើអីវ៉ាន់ឯងចាញ់ណាទុកឲ្យវត្តមើលបើយកទៅប៉ែទេខាត់លុយឯងខាត់លុយប្តីឯងឯងឯងនិយាយទៅពាក្យនេះម៉ាក់មិនយកចិត្តពួកខ្ញុំទេអូចុះឯង យកចិត្តយើងហ៎ហើយយើងមានអារម្មណ៍បែបណាហើយគឺកូនចៅឆ្លោះគ្នាម្នាក់ក៏រើចេញម្នាក់ក៏រត់ចោលផ្ទះហើយនៅពួកឯងចាំចាប់កំហុសចាំមើលងាយទឹកចិត្តយើងជាម៉ែទៀតបងសវណ្ណមួយរយៈនឹងចម្លែកមែនតើអូនមិនថងសម្រាប់ទេចុះបងទៅមកពីណាមិនបានយកម៉េះគឺបងទៅលេងផ្ទះមិត្តភ័ក្តិស្មុកស្មាញពេកទើបមិនចង់មកផ្ទះឆាប់បែបនេះ សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសុំលេងចេញក្រៅសុំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់លឺសុំ ក្តីសុខដូរតិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ